បែកយូរហើយនឹកឡើយចិត្តនៅនឹកអូន អារម្មណ៍ស្នេហ៍អងរួនបេះដូងទឹកភ្នែកបងត្រូវស្រក់ហូរបើជាតិនេះនិស័យមិនមែនជាគូព្រោះអ្វីអ្វីក៏បានបដូរមិនគួរបងនឹងនឹកអូន មនុស្សដែលធ្លាប់ស្រឡាញ់ធ្លាប់នៅក្បែរគ្នាតែវាស្នាជីវិតស្នេហ៍យើងត្រូវបែកមិនអាចថាធួនមកពីបងមិនល្អធ្វើខំលើអូនដល់ពេលនេះទៅបងដឹងខ្លួន តែស្ងួនអូនលែងអង្គ ងប់ទៅរកអតីតថ្កើវិញយកពាក្យស្រលាញ់ចិត្តស្មងជូនអូនជាថ្មីបូរោះម្នាក់នេះនឹងសងក្តីសុខឲ្យស្រីជប់ធ្វើឲ្យអូនត្រូវរងរិញរៃឲ្យតែថ្លៃមេត បានមែនបងនឹងអូននៅល្អដូចមុនយើងនឹងធ្នមពាក្យសន្យាតើពេលនេះរូបអូនសុខទុក្ខយ៉ាងណាពីបងជាមនុស្សអត់សង្សារសុំតោបងនៅ ប់ទៅរកអតីតថ្កល់វិញយកពាក្យស្រលាញ់ចិត្តស្មងជូនអូនជាថ្មីបុរសម្នាក់នេះនឹងសើក្តីសុខឲ្យស្រីចុះធ្វើឲ្យអូនឬរងរិញរីឲ្យតែថ្លៃមេត្តា លប់ក្រោយបានមែនមកនឹងអូននៅល្អដូចមុនយើងនឹងទៅនំពាក្យសន្យាតើពេលនេះរូបអូនសុខទុក្ខយ៉ាងណាពីបងជាមនុស្សក្បត់សងសា សុំតូបងនៅនឹកអូនចង់ត្រឡប់ លវិញគឺថែមនុស្សដែលធ្លាប់ស្រឡាញ់នឹងបានសងទឹកភ្នែកអូន